នៃប្រតរៈត្រៃដ៏សេចក្តីប្រាថ្នានៅសូមប្រពោលោករស្រីនិងកញ្ញាញញុំពិតបរិស័ទទាំងអស់ដោយសេចក្តីរាប់អានថ្ងៃនេះគឺថ្ងៃច័ន្ទអឺ9ត្រូវនឹងថ្ងៃទី2ខែសីហាឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តអស់ប្រជុំក្នុងកម្មវិធីពិភាក្សាឬក៏កិច្ចពិភាក្សា ទៅលើ COVID-19 update នៅនៅរដ្ឋ New Server នៃប្រទេសអូស្ត្រាលីរបស់យើងថ្ងៃនេះយើងមានកិត្តិយសបាននិមន្តនឹងនឹងជើញចូលរួមពីវាគ្មិនរបស់យើងទីមួយខ្ញុំកណ្ដាលក្រៅអឺគួងនៅវត្តធម្មសាមគ្គីដល់សេចក្តីគ្រប់ចិត្តថ្លាហើយនៅសូមក្រាបថ្វាយគុំគុណចាស់លីមជីតធម្មោអឺ ពេកលីមដែលគង់នៅក្នុងវត្តក្នុងសារីកងស្រីតូចដែលជាប្រធានសហគមន៍ខ្មែរនៃរដ្ឋយុសាវែវដល់ទីដីរាប់អាន ផងដែរថ្ងៃនេះយើង ដោយសារតែការសំណូមពរពីជាបរដ្ឋយើង ជាពិសេសកែក្រំលែកឬក៏មានបញ្ហា ខ្លះដែលជាការ ចូលរួមចំណាយការផ្សព្វផ្សាយនៅព័ត៌មានសំខាន់តពាក់ព័ន្ធទៅក្នុងសុខភាព ជាពិសេស COVID-19 របស់យើងដែរកំពុងក្នុងបាននិមន្តគុណចាស់មកចូលរួមនេះដើម្បីជាការលើកទឹកចិត្តហើយក៏ជាការចែកចម្លែកនៅព័ត៌មានសំខាន់សំខាន់ទៅកាន់ប្រជាពលរដ្ឋខ្មែរក្រមខ្មែរយើងទាំងអស់គ្នាខ្ញុំសូមអញ្ជើញ ស្ដីក៏មានមានហាអីដែលក៏ចែករំលែកដល់ប្រជាពលរដ្ឋរបស់យើងសូមជួយបាទអត់លើបាត់អត់លើអត់លើផងឬសំឡេងដូចឆ្ងាយគាត់ចាស់លើកណាអីគាត់អូលើលើលើ ជាបឋមខ្ញុំកណានខ្ញុំសូមថ្វាយបង្គំចំពោះព្រះពុទ្ធព្រះធម៌និងព្រះសង្ឃជាទីសក្ការៈហើយក៏សូមថ្វាយថ្វាយបង្គំព្រះអង្គគ្រប់អង្គដែលមានវត្តមាននៅថ្ងៃនេះផងដែរហើយក៏សូមអរគុណទៅដល់គុណម្ចាស់សវឿងដែលរៀបចំកម្មវិធីនេះឡើងហើយក៏សូមជម្រាបសួរទៅដល់លោកលោកស្រីអ្នកនាងកញ្ញាដែលកំពុងទេសនា live វីដេអូនេះផងដែរ ព័ត៌មានសម្រាប់ថ្ងៃនេះគឺមានសារៈសំខាន់បំផុតហើយសហគមន៍ខ្មែរយើងក៏មានកិត្តិយសដល់ក្រៃលែងដោយបានព្រះសង្ឃដែលលោកនិមន្តនឹងជូនព័ត៌មានក៏ដូចជាធ្វើកិច្ចពិភាក្សាខ្លះខ្លះតាក់ទងទៅនឹងសុខទុក្ខរបស់ពុទ្ធបរិស័ទយើងនៅក្នុងរដ្ឋញូសាវ៉ានេះហើយបន្តទៀតអ្នកខ្ញុំខ្ញុំកណាសូមជូនតួលេខរបស់ករណីនៃការឆ្លងមេរោគ COVID-19 សម្រាប់ថ្ងៃនេះ ក៏ដូចជាចាប់តាំងពីថ្ងៃទី16ខែ6ឆ្នាំ2021កន្លងទៅករណីសម្រាប់ថ្ងៃនេះការឆ្លងនៃមេរោគ COVID-19 នៅក្នុងរដ្ឋនីសាវែលយើង គឺមានចំនួន207ករណីហើយក្នុងចំណោម207ករណីនោះភាគច្រើនគឺប្រជាពលរដ្ឋដែលលោកមានផ្ទុកមេរោគ COVID-19 ហើយហើយលោកបាននៅតែធ្វើកិច្ចការងារចលនានៅក្នុងអឺ មូលដ្ឋានរបស់យើង ហើយចំនួននៃការឆ្លងនៅក្នុងមូលដ្ឋាននៅតែមានចំនួនច្រើនហើយមានឥទ្ធិពលខ្លាំងជាទីបំផុតហើយចំពោះមេរោគ COVID-19 ប្រភេទ Delta នេះគឺគ្រោះថ្នាក់ខ្លាំងជាទីបំផុតអញ្ចឹងទេកលៈទេសៈនេះសហគមន៍ខ្មែរយើងក៏ដូចជាប្រជាពលរដ្ឋខ្មែរយើងជួបហានិភ័យដ៏ខ្លាំងសរុបទាំងអស់ចាប់តាំងពីថ្ងៃទី16ខែ6 ឆ្នាំ2021នៃការឆ្លងមេរោគ COVID-19 ប្រភេទ Delta រលកទី3នៅក្នុងរដ្ឋញូសាវ៉ារបស់យើងកើនរហូតទៅដល់3634ករណីហើយ ហើយចំនួនប្រជាពលរដ្ឋដែលលោកនៅក្នុងមន្ទីរពេទ្យសរុបទាំងអស់គឺ232ហើយហើយចំនួនអ្នកជំងឺដែលលោកនៅក្នុង ICU មានន័យថាកន្លែងដែលសង្គ្រោះបន្ទាន់ គឺមានចំនួន54ករណី ហើយក្នុងនោះ25ករណីគឺត្រូវជំនួត្រូវការជំនួយម៉ាស៊ីនដកដង្ហើមហើយនេះគឺជាចំនួនខ្ពស់បំផុត នៅក្នុងរដ្ឋ New South Wales របស់យើងហើយក្នុងចំណោមអ្នកជំងឺ232អ្នកនោះ ក្នុងនោះ គឺមានប្រជាពលរដ្ឋខ្មែរយើង ជាច្រើន ដែលលោក មានផ្ទុកមេរោគ COVID-19 ហើយករណីរបស់ប្រជាពលរដ្ឋខ្មែរយើងដែលមានទុកមេរោគ COVID-19 នេះគឺច្រើន តែក្រុមគ្រួសារពីផ្ទះមួយ ទៅផ្ទះមួយ មាន ទាំងម្ដាយមានទាំងឪពុក មាន ទាំងកូន មានទាំងកូនពេញវ័យកូនអឺតូចមានទាំងអាយុ7ឆ្នាំ5ឆ្នាំអាយុជាង20ឆ្នាំអាយុ16ឆ្នាំលក្ខនឹងលក្ខអញ្ចឹងហានិភ័យក្នុងកលតិសៈនេះ ចំពោះការឆ្លងនៃមេរោគ COVID-19 សម្រាប់ប្រជាពលរដ្ឋខ្មែរយើងនៅក្នុងរដ្ឋ New South Wales គឺជាការព្រួយបារម្ភមួយយ៉ាងខ្លាំងចំពោះអឺផ្លូវអារម្មណ៍ចំពោះសេដ្ឋកិច្ចគ្រួសារចំពោះសុខភាពរបស់ក្មេងចំពោះសុខភាពរបស់ឪពុកម្ដាយការព្រួយបារម្ភចំពោះញាតិញាតិមិត្តជិតឆ្ងាយ ដែលនៅជុំវិញប្រជាពលរដ្ឋយើងដែលបានឆ្លងមេរោគ COVID-19 នេះ ហើយអញ្ចឹងទេការតាំងតឹងតកតងទៅនឹងផ្លូវអារម្មណ៍ចំពោះយុវជនយុវនារីពុកម៉ែបងប្អូនដែលលោកមានផ្ទុកមេរោគ COVID-19 គឺខ្លាំងជាទីបំផុតដែលយើងមិនអាចរកពាក្យអ្វីមកអត្ថាធិប្បាយបាន ចាអញ្ចឹង សង្ឃឹមថាក្នុងវេលាគ្រានេះអឺសម្រាប់បងប្អូនដែលមានផ្ទុកមេរោគ COVID-19 នេះនាងខ្ញុំសង្ឃឹមថា ការជូនព័ត៌មានក៏ដូចជានិមន្តព្រះសង្ឃរតនាព្រះធម៌ទេសនាក៏ដូចជាជជែកសំណួរលក្ខនឹងលក្ខនឹងជួយរំលែកដល់ផ្លូវអារម្មណ៍របស់ពុកម៉ែបងប្អូនក៏ដូចជាបងប្អូនដែលកំពុងតែរងគ្រោះដោយសារមេរោគ COVID-19 នេះអញ្ចឹងខ្ញុំកណានខ្ញុំសូមប្រកេនពេលវេលានេះទៅឲ្យគុណម្ចាស់ទាំង3អង្គដូចតទៅសូមនិមន្តគុណចាស់បាទសាធុសាធុអឺមុននឹងអរប្រកេនគុណចាស់ សម្ដែងពធខ្ញុំកណ្ណាចង់ចាប់អារម្មណ៍និមន្តគុណចាស់លីមជីតធម្មកើតនៅមេរោគ COVID-19 ហ្នឹងវាមានបញ្ហារាលដាលនៅក្នុងស៊ីដនីរបស់យើងតើគុណចាស់មានអីចែករំលែកឬក៏ជាការចូលរួមណែនាំគាត់យ៉ាងណាសូម link លើតាកតាកលឺអត់សូវច្បាស់ចាស់លៀមមានបញ្ហាច្រើនឡើយគាត់ចាស់អឺសិលណាណាណាសូមអឺថ្វាយគុំថារោមានមានធរដេកាតែម្ដងណាទេណាសូមថ្វាយគុំអឺ គណៈគុំចាស់គ្រូអឺសវណ្ណបញ្ញោពោសវឿនដែលជាម្ចាស់កម្មវិធីហើយសូមថ្លែងគុំគណៈគុំចាស់គ្រូចិត្តធម្មោដែលគង់នៅវត្តអឺបុណរិទ្ធដោយសេចក្តីគោរពជ្រះថ្លាហើយនឹងសូមចរន្តពោបងស្រីកងស្រីទូជាប្រធានសហគមន៍ខ្មែរនៅរដ្ឋ New South Wales ដោយសេចក្តីជ្រះថ្លាហើយក៏សូម អរប្រគុណផងដែរដែលបាននិមន្តអឺឲ្យខ្ញុំណាចូលរួម នៅក្នុងកម្មវិធីនេះជាកម្មវិធីមួយដ៏ប្រកបដោយសារៈសំខាន់និងមានអត្ថប្រយោជន៍ដើម្បីលើកទឹកចិត្តផ្ដល់នៅកម្លាំងចិត្តដល់ពជាពុទ្ធបរិស័ទយើងទូទៅទាំងអស់ ទាំងដែលមានជំងឺ Covid ក្តីឬក៏មិនមានជំងឺ Covid ក្តី ជាសំខាន់ពិសេសគឺអ្នក ដែលកំពុងតែមានជំងឺដូចដែលបងបាសិកាកងស្រីតូច មានប្រសាសន៍មកអញ្ចឹងណាគឺខ្ញុំណាស្ដាប់ទៅ គឺមាននៅសេចក្តីរន្ធត់ក្នុងចិត្តដែរដោយបងបាសិកាមានប្រសាសន៍មិញថាជំងឺ COVID-19 ជាពិសេស Delta ហ្នឹងវា spread out ច្រើន ពីគ្រួសារមួយ ទៅគ្រួសារមួយហើយមិនរើសវ័យទៀតសំខាន់ណាស់គឺមិនថាចាស់ឬក៏ក្មេងឬក៏ក្មេងសូម្បីតែកុមារវ័យក៏ឆ្លងទៅបានដែរណានេះគឺជា ដំណឹងមួយ បញ្ជាក់ប្រាប់ឲ្យយើង មាននៅការការពារព្រោះសូម្បីព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គទ្រង់ជាស្ដេចនៃអ្នកប្រាជ្ញក៏ព្រះអង្គទ្រង់ត្រាស់សម្ដែងថាបុគ្គលកាលណាបើស្រឡាញ់ខ្លួនឯងហើយក៏បីរក្សាខ្លួនឲ្យជាការរក្សាដោយល្អអតានញ្ជេបិយជញ្ញារកហិយណាសុរខិតាំងគឺរក្សាខ្លួនហ្នឹងមិនមែនបានដីថាអូបដ ாய் ឲ្យយ៉ាងណាយ៉ាងហ្នឹងទៅឈឺមិនក៏ឈឺទៅ មានជំងឺមិនក៏មានជំងឺអញ្ចឹងទៅអត់ទេ គឺត្រូវមាននៅវិធានការការពារ ជាពិសេសតាមអឺ health minister ឬក៏ក្រសួងសុខាភិបាលហ្នឹងគេណែនាំយ៉ាងណា គេបញ្យល់យ៉ាងម៉េចគេ បង្ហាត់បង្រៀនយ៉ាងម៉េចត្រូវតែធ្វើតាមអាហ្នឹងឯងដែលជាការដែលយើងរក្សាខ្លួន គឺរក្សាដោយមិនព្រមមិនចេះតែប្រព្រឹត្តទៅតាមទំនើងនៃចិត្តរបស់ខ្លួនឯងអញ្ចឹងគឺត្រូវគិត ធ្វើដំណើរទៅណាមកណា ទៅ មាន នៅសតិបញ្ញា មាននៅការពិចារណាកាយសត្តកសម្បជញ្ញៈគេថាទីកន្លែងណា ដែលគួរទៅសុំទៅអាហ្នឹងដូចដែលអឺក្រសួងសុខាភិបាលនៃរដ្ឋ New South Wales យើងឬក៏នៅក្នុងប្រទេសអូស្ត្រាលីទាំងមូលឬក៏ក្នុងលោកទាំងមូលតែងតែលើកឡើងថាទៅ ទីណាតតកន្លែងនោះមានកិច្ចចាំបាច់ប្រយោជន៍ មានប្រយោជន៍ចាំបាច់ណាស់សុំទៅអាហ្នឹងគឺពពុទ្ធព្រះអង្គត្រាស់សម្ដែងគឺថាសត្ថកសម្បជញ្ញៈគឺថាត្រូវត្រូវដឹងថាទៅនឹងមានប្រយោជន៍ឬក៏អត់ឬក៏ក៏ទៅអត់មានប្រយោជន៍ទេហ្នឹងសំខាន់ណាគឺគឺ rule ឬក៏ច្បាប់ដែលគេដាក់មកដូចតាមធម៌ពពុទ្ធអញ្ចឹងហ្នឹងយើងយើងយើងត្រូវជ្រាបកន្លែងហ្នឹងដែលព្រះអង្គត្រាស់សម្ដែងពីសម្បជញ្ញៈគឺឧបាយឬក៏វិធីឬក៏អឺ មាននៅឧបាយដើម្បីរក្សានៅខ្លួនឯងនិងរក្សានៅសុខភាពឲ្យបានល្អកាលណាបើរក្សាខ្លួន បានល្អចឹងទៅគឺជាបច្ច័យនាំឲ្យមាននៅចិត្តនិងថឹងល្អចិត្តមមតមល្អប្រព្រឹត្តធម៌បានល្អផងដែរអញ្ចឹងនេះខ្ញុំណាក៏ណាចូលរួមជាបត់ខាងដើមបន្តិចបន្តួចប៉ុណ្ណឹងព្រះអង្គគ្រូគ្រប់ព្រះអង្គហើយនឹងបង បាសិកាកងស្រីតូចតែមានសេចក្តីយ៉ាងណាសូមនិមន្តកណាគុំចាស់គ្រូជាម្ចាស់កម្មវិធី ជាបន្តណាសូមអនុមោទនាអ្នកសាធុសាធុអរគុណចំពោះគុណចាស់បាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែល មានបញ្ហាហ្នឹងយើងក៏បីថែរក្សា ខ្លួនគុណចាស់បានលើកឡើងហើយថាសុខភាពជារឿងសំខាន់ណាស់ដែលព្រះសម្មាសម្ពុទ្ធលោកថាដូច្នេះញាតិញោមទាំងអស់គ្នាក៏បី យកនៅសុខភាពជារឿងសំខាន់ហើយកុំចេះតែនឹងមុនអញ្ជើញទៅដេកដាស់គួរទៅសុំទៅមិនគួរទៅគួរតែនៅផ្ទះគេហៅថា stay safe ទេគេហៅសុខភាពអញ្ចឹងណាគាត់ចាស់អរគុណច្រើនចំពោះការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចឹងមេត្តាជួយយ៉ាងណាអត់លើកទឹកចិត្តដល់ប្រជាពលរដ្ឋកុំឲ្យគាត់នឹង stress ច្រើនជាពិសេសគឺថាគាត់នៅក្នុងផ្ទះហ្នឹងមានបញ្ហាជាជាប់គុកគ្មានគេហៅគុកអត់អញ្ចឹងណាវាអាចធ្វើឲ្យកើតរោគកើតបញ្ហា stress នឹងច្រើនណាស់ដូច្នេះគុំចាស់ជាតធម្មមេត្តា សម្ដាប់ឬក៏សរសេរឬក៏ធ្វើយ៉ាងណាស្ដាប់ធោះស្ដាប់អាអីហ្នឹងទៅណាកុំឲ្យគាត់នឹងនៅម្ដុំធ្វើឲ្យគាត់នឹងមានបញ្ហា stress គាត់នឹងដល់ឥឡូវសូមរដ្ឋនាងគុណចាស់ជាតិធម្មោបន្តអស់សូមរដ្ឋនាងមុនណាជាធម្មខ្ញុំគណៈសូមនមស្ការចំពោះគុណចាស់សុវណ្ណបញ្ញាពលវើងនិងគុណចាស់សិលថាវរោណា ទូចាត់ការវត្តធម្មសង្គីនិងចម្រើនពរបងសេចទូចណាដែលជាប្រធានសហគមន៍ណានៃរដ្ឋ New Server ផងដែរបានដូចជាគុណចាស់អង្គសិលថារោលោកបានសម្ដែងណាធัวខាងដើមមកជាសតិការដាស់ស្ទេរបស់ញាតិញោមពុទ្ធបរិស័ទផងដែរថា អ្វីដែរដែលរស់នៅ ជាប្រចាំមានសតិណាជាប្រកដីប្រចាំថ្ងៃណាមនុស្សកាលណាបើ ភ្លេចភ្លាំងសតិហើយណា យើងអាចនឹងធ្វើនៅទង្វើណាមួយនៅក្នុងរយៈពេលខ្លីណាដូច្នេះនៅ ក្នុងឱកាសនេះយើងដឹងដែរថា ណាប្រទេសរបស់យើងមិនមែនតែអូស្ត្រាលីទេទូទាំងពិភពលោកណាដែលកំពុងតែមានការរីកណារាលដាលនៃមេរោគ COVID-19 ណាឥឡូវវាមានបំលែង ខ្លួនទៅជាតែថាណាទៀតមានឆ្លងយ៉ាងលឿនទៅទៀតណាចឹងទេបើយើងទាំងអស់គ្នាផ្លិចផ្លិចគិតផ្លិចសតិហ្នឹងណា ពេលណាមួយគឺយើងនឹងអាចទទួលរងនៅការឆ្លងនៅមេរោគហ្នឹងឯងភ្លេចសតិយ៉ាងម៉េចដោយគុណម្ចាស់លោកសំដែងខាងដើមហ្នឹងថាកន្លែងណាដែលយើងអត់គួរទៅណាយើងទៅណាកន្លែងណាដែលវាអត់មានសារៈសំខាន់អត់មានការងារជាចាំបាច់ដែលយើងមិនអាចអត់បានណាយើងទៅអាហ្នឹងវាទៅជាដូចយើងទៅទទួលយកនៅ មេរោគនឹងមកចឹងណាហើយពេលណាដែលយើងភ្លេចសតិនឹងហើយអ្វីអ្វីដែលយើងទទួលបានមកនោះគឺវាអាចគ្រោះថ្នាក់ដល់ជីវិតយើងណាប៉ះពាល់ដល់ក្រុមគ្រួសារយើងណានិងសង្គមជាតិរបស់យើងផងដែរណាចឹងទេតើតែយើងមានសតិនឹងជាប្រកបដីណារំលឹកថាតើអាត្មាអញគួរទៅទេកន្លែងហ្នឹងណា តើរបស់ទាំងអស់នឹងឬវត្ថុដែលយើងត្រូវការចាំបាច់ហ្នឹងតើយើងអាចអត់បានទេណាអញ្ចឹងបានបើយើងអាចអត់បានណាយើងមិនបាច់ទៅទេណាយើងអត់បានដូចជាញាតិញោមរាល់ថ្ងៃគាត់ចេះតែទូរស័ព្ទមកខ្ញុំកណាដែរថាពីគុណមានចង្ហាន់អត់ណាខ្ញុំកណាចង់យកចង្ហាន់ទៅប្រគេនបានអត់ខ្ញុំកណាថាអត់ខ្វះទេញោមចង្ហាន់នោះសំខាន់តើញោមមកនឹងស្រួលអត់ ពេលខ្លះញោមមកយកចង្ហាន់មិនយកត្រឹមតែចង្ហាន់ទេយកទាំងអាមេរោគមកប្រគេននៅស្មាទៀតហ្នឹងវាទៅជាមានបញ្ហាធំមែនទៀតហើយវត្តអារាម កាលណាបើមានបញ្ហាឆ្លង នៅ មេរោគទាំងអស់ហ្នឹងហើយណាមានន័យថាគេគេអាចបិទកន្លែងហ្នឹងគេអាចមកឆែកមកឆែកអញ្ចឹងវាបកបញ្ហាកាន់តែកាន់តែធំឡើងណាអញ្ចឹងពេលខ្លះណា រឿងចង្ហាន់រឿងអីនេះញញោមកលេចមើលទៅដំណើរនៃព្រះសម្មាសម្ពុទ្ធបាទពេលខ្លះទៅបិណ្ឌបាតអត់បានចង្ហាន់ហ្នឹងមកវិញលាងបាតឆាន់ក៏មានអញ្ចឹងមានមានន័យថាខ្ញុំកណាអាត្មាហ្នឹងមិនអត់ទេព្រោះមិនថាបានឆ្លើយតែមិនអត់ព្រោះមិនមែននៅនៅក្នុងដាច់សញ្ញាក្នុងព្រៃស្មោះសាន ក្នុងព្រៃភ្នំណាណាហើយឥឡូវនេះវាស្រួលទៀតចូលទៅអ៊ីនធឺណិតទៅទៅ Uber ទៅចង់ order អីបានមកណាដល់កន្លែងខ្ញុំកំភៃអត់អត់ខ្វះទេចង្ហានរបស់ខ្ញុំខ្ញុំក៏ប៉ុន្តែគ្រាន់តែយើងចង់និយាយថាមនោសញ្ចេតនាសទ្ធាជ្រះថ្លារបស់ញាតិញោមគាត់គិតគាត់បារម្ភណាពីប្រសងដែលគង់នៅតែមានការខ្វះខាតបែបម៉េចអានឹងជារឿងធម្មតាដែលញាតិញោមគាត់អ្នកកាន់ពុទ្ធសាសនាណាគាត់តែងតែបារម្ភតែងតែគិតប្រសងសត្វ បរិស័ទទាំង4ហ្នឹងឯងហើយទាញមកវិញថាគុណចាស់សវណ្ណបញ្ញាលោកថាតែយើងគួរមានវិធីបែបម៉េចសម្រាប់ដែលនិយាយថានៅផ្ទះនៅសំបែងដូចជាគុកអត់ជញ្ជាំងណាយើងបើយើងគិតទៅលើចំណុចនឹងឲ្យ strict ទៅលើចំណុចនឹងមានន័យថាចិត្តរបស់យើងនឹងវាកង្វាយកង្វល់ណាវាអត់អត់សឹកនឹងឯងវាទៅជាຕົកនឹងឯងតែបើយើងត្រូវគិតថាមិនមែនតែយើង ណាមិនមែនតែក្រុមគ្រួសារយើង មិនមែនតែខ្ញុំកណាក៏មិនមែនតែគុណម្ចាស់ទូទាំងសកលលោកទាំងអស់ណាដូចយើងតែងប្រៀបថាយើងឃើញយើងក្រយើងចេះលំបាកចិត្តយើងចេះអាកើតទុកប៉ុន្តែយើងត្រូវកលេចមើលទៅអ្នកដែលក្រជាងយើងទៀតណាតែគ្នារស់មិនបានយើងត្រូវទាញទៅវិញថាគេមិនមែនបាត់យើងមកជីវិតណាណាគេបាត់មួយរយៈឲ្យរោគនឹងវា ប្រសើរឡើងរោគនឹងវា បាត់ទៅគឺគេនឹងបើកឲ្យវិញអញ្ចឹងយើងក៏បីយកអាចិត្តយើងនឹងមកគិតថាពេលវេលានឹងវាមិនយូរទេហើយក៏មិនមែនមានតែសម្រាប់តែខ្ញុំកណាមិនមានទេសម្រាប់គុណចាស់មកមានញោមគឺមានទាំងអស់គ្នាអញ្ចឹងយើងត្រូវគិតថាអារម្មណ៍ជាអារម្មណ៍ធម្មតាណាយកមកសភៅធម៌មកអានទាញទូរស័ព្ទមកចុចដាប់ធម៌ ទីពេលវេលាដោយគុណចាស់ដឹងថាពេលវេលាហ្នឹងក្នុងមួយថ្ងៃហ្នឹងមិនតាន់បានធ្វើឲ្យផ្ដល់ម៉ោងគេងដល់ម៉ោងសម្រាប់ទួលទានដំណេកទៀតបាត់ហើយអញ្ចឹងវិលចុះបានចុះឡើងចឡើងដល់ខែគេបើកវិញបាត់ហើយអញ្ចឹងវាអត់មានគិតអូយគិតដល់ stress កើតទុកណាហើយខ្ញុំកណ្ដាលគេតែមើលទៅញាតិញោមក៏អត់មានដូចជាអត់មានកើតទុកអីផងណាមើលទៅពួកគាត់វាជឿនគាត់ខលមកខ្ញុំកណ្ដាលវិញ តែដូចគុណមិនទៅសុកទុកទៅជាខ្លាចគុណពួកគាត់អត់ឃើញកើតទុកវិញផងពួកគាត់អាចនៅជុំវិញផ្ទះគាត់អាចមានសួនច្បារជាពិសេសញាតិញោមដែលមានដីមានអីក្រៅផ្ទះហ្នឹងអាទៅជីកទៅដាំទៅធ្វើនេះធ្វើនោះលេះលះលេះលះផុតបានមួយថ្ងៃបាទណាទាំងអស់នឹងឯងដែលជាយើងដោះទុកនៅចិត្តរបស់យើងនឹងស្មុកស្មាញធុញថាប់មិនបានដើរទៅណាការងារទាំងអស់នោះដែលដែលជំនួសនៃការដើរចេញក្រៅរបស់យើងណាណា នឹងធ្វើឲ្យណាមួយធ្វើឲ្យយើងនឹងមានសកម្មភាពនៅក្នុងរាងកាយរបស់យើងនឹងធ្វើឲ្យវាចេញញុះញ័រទៅជាសុខភាពយើងល្អវិញមកណាអានឹងចង់និយាយថារបៀបដោះស្រាយអំពីបញ្ហាដែលចិត្តយើងគិតថា stress ណាស់មិនបានទៅនេះមិនបានទៅនោះណាហើយបើយើងនិយាយទៅផ្នែកពធគឺគឺខ្ញុំកណានិយាយខាងដើមបើមានអាចអានអសរបានយកសភៅធម៌មានសភៅធម៌អាន បើមិនអាចអានបានទេសម័យឥឡូវស្រួលស្ងអីណាចុចទៅ YouTube ទៅស្ដាប់ធរណាបើថាស្ដាប់ធរអភិធម្មផ្លូវចិត្តបាក់ស្ដាប់ពេកទាញទៅរកគុណចាស់ណាដែលសំដែងធរស្រាលស្រាលសោចកោកោងសោចតាមលោកនេះទៅវាអារម្មណ៍នឹង YouTube មួយរយៈនឹងបាត់ហើយណានឹងខ្ញុំកណ្ដាលចូលរួមដោយសង្ខេបប៉ុណ្ណឹងណាសូមអរគុណនិងសូមអរគុណណាសូមស្វាគមន៍ណាសាធុសាធុសាធុ តែតិចតោដើម្បីធ្វើយ៉ាងណាឲ្យយុវវ័យយើងបានស្ដាប់ភាសាអង់គ្លេសតិចតួចរាយការណ៍តិចតួចទៅដើម្បីគណៈគុណចា Can so, um, first of all, I would like to say a big thank you to uh, Venerable uh, Sawil and also uh, Venerable uh, Lim from uh, Kemarang Saram Temple and um, Kunja from Carnival Temple Phongdai. So today is the spiritual support for Khmer community, especially those that are uh, isolated, uh, as well as um, those that are infected by COVID-19. So um, the advice to all, everyone in the community is that, yes, we may go through a tough time, difficult time now, but we all in this together so regardless whatever way you are coping with the current situation, either uh, finding something that you love doing the most, we will get through this difficult time together. So uh, focusing, take one day at a time, focus on what you like the best um, throughout the days, and then in the hope that um, the day will move fastest and the time will move fastest as well. And at the same time, so the advice from all the monks is that we have to follow the rule and the policy from the health department. If the advice for us to stay at, at home, if the advice for us to stay um, isolated, to go and get tested, to get vaccinated, then we need to follow the health advice at all times, as well as the advice uh, from um, whoever um, that could assist us in terms of coping with the current situation. Yeah. Satu, satu, satu. Khmer ផងបកស្រាយបកប្រែខ្មែរបកប្រែខ្មែរកណាគុណចាស់កណាសូមអរគុណមែនទែននៅ ការបកស្រាយរបស់គុណចាស់ទាំងពីរអង្គប៉ុន្តែ អ្វីដែលខ្ញុំកណានខ្ញុំសូមជូនជាព័ត៌មានទៅដល់ប្រជាពលរដ្ឋជាពិសេសអម្ដាយដែលជាវ័យក្មេង ជាម្ដាយវ័យក្មេងហើយមានកូនអាយុតូចតូចដូចជា7ឆ្នាំឬក៏5ឆ្នាំដែលមានផ្ទុកមេរោគ COVID-19 នេះក៏ដូចជាឪពុកម្ដាយផ្សេងផ្សេងទៀតដែលមានកូនយុវវ័យដែលមានផ្ទុកមេរោគ COVID-19 នេះ ខ្ញុំកណានខ្ញុំក៏សូមជម្រាបទៅដល់ប្រជាពលរដ្ឋដែលលោករងទុក បើសិនជាបងប្អូន មានការតាំងតឹងខ្លាំងតកតងទៅនឹងថវិកាតកតងទៅនឹងសេដ្ឋកិច្ចគ្រួសារឬក៏តកតងទៅនឹងការស្មុគស្មាញខ្លាំងដែលមិនអាចរកផ្លូវដោះស្រាយបាន មួយបងប្អូនអាចតំទំនងមកសហគមន៍ខ្មែរយើងផ្ទាល់ជាពិសេសខ្ញុំកណ្ដាលនេះខ្ញុំផ្ទាល់គ្រប់ពេលវេលា24ម៉ោងហើយមួយទៀតបើសិនជាបងប្អូនរឹតតែមានការយ៉ាប់យ៉ឺនខ្លាំងសូមបងប្អូនមេត្តាទំនាក់ទំនងទៅខាងលេខាធិការសំទោសអគិលានុបដ្ឋាយិកាដែលគេជួយមើលថែរក្សាបងប្អូន ហើយសំណូមពរសូមជួប social worker ដើម្បីឲ្យគេជួយដោះស្រាយសេដ្ឋកិច្ចគ្រួសាររបស់យើងហើយចំពោះកូនរបស់បងប្អូនដែលមានវ័យក្មេងដែលនៅតូចនៅឡើយទេអ្វីដែលយើងអាចធ្វើបានគឺតាមដានអាការៈរោគរបស់កូនតាមដានអាការៈរោគរបស់កូនបើសិនជាគាត់មានផលវិបាក ដូចជា ក្នុងការដកដង្ហើមឬក៏គេងជារៀងរហូត ហើយមិនញ៉ាំមិនមិនហូបទឹកមកហូបអីគ្រប់គ្រាន់ ហើយនឹងជាពេលវេលាដែលយើងត្រូវតែជំរាប ខាងគិលានុបដ្ឋាយិកាឲ្យគេដឹងឮអំពីសុខភាពរបស់កូនយើងក៏ដូចខ្លួនយើងផ្ទាល់ផងដែរហើយបើសិនជាបញ្ហាភាសា ជាបញ្ហាមួយចម្បងសូមបងប្អូនមេត្តា ប្រាប់ពាក្យគេតាមមួយម៉ាត់គត់ថាខ្ញុំត្រូវការខ្មែរឬក៏ Cambodian ចឹងទៅ គេរកអ្នកដែលចេះភាសាខ្មែរ ដោះស្រាយជូនបងប្អូនតាន់ពេលវេលាតែសូមបងប្អូនមេត្តាកុំភ្លេចថាយើងមានសហគមន៍ខ្មែរនៅរដ្ឋ New Savel ដែលយើងព្យាយាមនឹងជួយបងប្អូនទៅតាមអ្វីដែលយើងអាចធ្វើបាន មិនថាកលៈទេសៈណាឡើយហើយរដ្ឋាភិបាលនៅក្នុងប្រទេសអូស្ត្រាលីទៀតសោតគឺគេព្យាយាមនឹងរកមធ្យោបាយដោះស្រាយដើម្បីជួយ ប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះដោយសារមេរោគ COVID-19 ហើយចំពោះប្រជាពលរដ្ឋដែលកំពុង តែនៅក្នុងមន្ទីរពេទ្យផងដែរសូមបងប្អូនមេត្តាធ្វើយ៉ាងណាកុំឲ្យបាត់បង់ខ្លួនឲ្យសោះកុំឲ្យបាត់បង់ខ្លួនឲ្យសោះបើសិនជាបងប្អូន មានភាពលំបាកមានការស្មុគស្មាញខ្លាំងរហូតដល់គិតថាខ្លួនឯងនឹងមានបញ្ហាដល់ជីវិតឬក៏ក្រុមគ្រួសារនៅផ្ទះមានម្ដាយចាស់មានកូនដែលមានជំងឺសតិអារម្មណ៍ដែលយើងខ្វល់ផងដែរ សូមបងប្អូនសុំសំណូមពរដល់វេជ្ជបណ្ឌិត នៅក្នុងមន្ទីរពេទ្យថាបងប្អូនត្រូវសុំជួបនឹង social worker ឬក៏ counselor ដែលគេជួយ ដោះស្រាយបញ្ហា ដែលយើងមាន ទាំងផ្លូវអារម្មណ៍និងអធិវិការផងដែរចាអញ្ចឹងសូមបងប្អូនមេត្តាកុំភ្លេចត្រង់ចំណុចនេះហើយបើបងប្អូនមានផលវិបាក ក្នុងការបញ្យល់ឲ្យពេទ្យយល់អំពីអ្វីដែលបងប្អូនចង់និយាយបើសិនជាគេមានផលវិបាកក្នុងការរកអ្នកបកប្រែក្នុងប្រការណាមួយ សូមបងប្អូនមេត្តាឲ្យទូរស័ព្ទខ្ញុំកណានាងខ្ញុំផ្ទាល់ទៅឲ្យវិជ្ជបណ្ឌិតហើយសូមជម្រាបគេថានេះគឺជាសហគមន៍ខ្មែររបស់យើងដើម្បីគេអាចតាក់ទងមកខ្ញុំកណានាងខ្ញុំដើម្បីយើងរកមធ្យោបាយជួយដោះស្រាយតាក់ទងទៅអារម្មណ៍និងផ្លូវកាយដែលបងប្អូនមិនអាចជម្រាបគេ ក្នុងភាសាអង់គ្លេសបាន នេះបើសិនជាគេមិនអាចរកអ្នកបកស្រាយអ្នកបកប្រែជាភាសាខ្មែរបាន ចា៎ដំណើរនេះខ្ញុំសូមជូនពរមានប៉ុណ្ណឹងចា៎ សាធុសាធុសាធុសាធុសាធុហ្នឹងហើយអរគុណច្រើនចំពោះអ្នកស្រីកងសិតូចឥឡូវខ្ញុំកាលណាសូមបែរមកជួបគុណធរត្រជាក់មួយណាមួយមកទៅចិត្តធរគេហៅថាប្រោះព្រំបន្ទុំចិត្តណាដើម្បីគាត់នឹងត្រជាក់ត្រជុំកុំឲ្យគាត់ក្តៅ ក្តៅក្រហាយដល់ខ្ញុំមកវត្តមកវាយអត់បានចឹងអារម្មណ៍គាត់នោះតានតឹងណាស់ចឹងគុណចាស់មានធម៌អីណាមួយឬក៏ធ្វើយ៉ាងណាដើម្បីឲ្យគាត់នឹងរស់ដោយស្រួលហើយគេហៅថាចិត្តតិចតិចុំកុំឲ្យវាមានបញ្ហាផ្លូវចិត្តហ្នឹងគុណចាស់សូមរដ្ឋនាយមុនថែម ណាសូមថ្លែងគុំម្ដងទៀតហើយសូមត្រេកអរអនុមោទនានៃអឺប្រធានវិចាររបស់គណៈគុំចាស់គ្រូអឺលឹមណាចន្ទអឺជីតៈធម្មោណា ដោយសេចក្តីជ្រះថ្លាហើយនឹងបងជីតៈធម្មោណានឹងបង បាយសិកាផងដែរដែលមានប្រសាសន៍ជាភាសាអង់គ្លេសនិង ភាសាខ្មែរយ៉ាងក្បោះក្បាយល្អសូមត្រេកអរអនុមោទនានឹងចំពោះសេចក្តីនេះគឺយើងបានស្ដាប់ពិចារណាដូចដែលបានលើជារីរីហើយព្រោះជំងឺរោគនេះវាមិនមែនតែយើងតែម្នាក់ទេ ដូចយើងបានដឹងអញ្ចឹងវាមានទូទៅទាំងអគ្នានឹងហើយដែលគេ lockdown គេ ហាមមិនឲ្យយើងទៅណាមកណាក៏គេមិនមែនហាមយើងតែម្នាក់ដែរគឺគេហាមទាំងអស់គ្នាហើយគេធ្វើនឹងគឺគេមិនមែនមិនមែនឲ្យយើងស្លាប់ឬក៏ឲ្យយើង មានជំងឺឲ្យយើងទុកលំបាកទេតាមពិតគេរោវិធីរោបាយដើម្បីឲ្យយើងនឹងមាននៅសុខភាពល្អដើម្បីឲ្យយើងនឹងមាននៅអឺការជៀសវាងអំពីរោគ គៀព្យាធិឬក៏ជំងឺដំកាត់ពីរោគ COVID-19 ឬក៏ Delta នឹងទៅវិញទេតា គេជួយយើងទៅវិញទេ ដែលគេធ្វើហ្នឹងហើយកាលណាបើយើងគិតឃើញថាដែលគេដែលក្រសួងសុខាភិបាល គេរៀបចំឲ្យយើងធ្វើហ្នឹងគេជួយយើងអញ្ចឹងយើងមានតែត្រេកអរយើងមានតែពេញចិត្តហើយ ប្រព្រឹត្តតាមនៅអ្វីដែលគេធ្វើដែលគេបំរាមយើងហ្នឹងអញ្ចឹងឈ្មោះថាយើង ដឹងគុណគេហើយនៅក្នុង ការណាបើយើងធ្វើតាមគេ នឹងចូលនៅក្នុងមង្គលណាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែងថាកិរិយាដឹងគុណអ្នកដទៃនេះជាមង្គលដ៏ឧត្តមណាការដឹងគុណកតញ្ញុតាជាធម្មាណੰអេតមង្កលមតមੰការដឹងគុណដឹងគុណបានន័យថាម៉េចបានន័យថាយើងមើលទង្វើដែលគេធ្វើអ្វីដែលគេបានដាក់នៅច្បាប់នៅអឺ rule អីតយើងមកហ្នឹងគេមានវត្ថុបំណងអី យើងពិចារណាអញ្ចឹងចាណាទៅយើងឃើញដល់ចំណុចដែលជាសេចក្តីល្អរបស់គេយើងនឹងថាហ្នឹងជាគុណហ្នឹងជាសេចក្តីល្អហ្នឹងជាអំពើល្អរបស់គេចឹងកាលណាបើយើងដឹងគុណគេមិនមែននៅត្រង់កន្លែងយើងពោលថាខ្ញុំដឹងគុណមិនមែនកន្លែងហ្នឹងទេគឺនៅត្រង់កន្លែងដែលយើងប្រព្រឹត្តតាមអនុវត្តតាមនៅអឺនៃ rule នៃច្បាប់ដែលគេបានដាក់មកហ្នឹងអានឹងឯងដែលឈ្មោះថាជាការដឹងគុណអានឹងវាប្រកប វាបានមកនៅមង្គលដល់យើងដែលជាអ្នកប្រព្រឹត្តនឹងឯងគឺបាននៅសេចក្តីសុខសេចក្តីចម្រើនដល់យើងអញ្ចឹងហើយរឿងការដែលយើងមានជំងឺដំកាត់តានតឹងអីដូចដែលបងបាសិកាស្រីទួចឬក៏កណ្ណាគុំចាស់ខាងវត្តពុទ្ធរង្សីខេមរង្សារាមមានត្រដិកាមិនអញ្ចឹងគឺល្អបានន័យថា សម័យសម័យបច្ចុប្បន្ននេះ គឺជាសម័យទំនើប ណាញាតិញោមពុទ្ធបរិស័ទចង់យើងមិនអាចជួបគ្នាតាមផ្ទាល់មុខបាន យើងអាច មាន ប្រសាសន៍តាមទូរស័ព្ទអីបានទេតើនៅ ទៅ កាន់ធម្មញាតធម្មមិត្តសូម្បីនិយាយទៅស្រុកណាក៏បានដែរឲ្យទៅយើងអាចតំណាក់តំណងទៅបានណា មានប្រសាសន៍ជាធរអាឬក៏ ពីរឿងកិច្ចការងារគ្រួសារនឹងយ៉ាងណា មានប្រសាសន៍បានទៅតាដូច្នេះមិនមែនគេហាមឃាត់យើងទេ ក្នុងកិច្ចការងារតំណាក់តំណងរវាង គ្រួសារនិងគ្រួសារពួកម៉ាក់និងពួកម៉ាក់ឬក៏មិត្តសម្លាញ់អីហ្នឹងប៉ុន្តែតាមរយៈនៃអឺគេហៅថា social distance ហ្នឹងគឺតាមរយៈនៃរលកធាតុអាកាសអីចឹងទៅ តាមទូរស័ព្ទតាមអីចឹងទៅឲ្យបានល្អចឹងទៅ នឹងឯងដែលជាការដែលយើងគោរពអ្នកដតីចឹងទៅឈ្មោះថាយើងនឹងឯងឲ្យតម្លៃគេហើយយើងនឹងបាននៅសេចក្តីសុខបាននៅសេចក្តីចម្រើនអញ្ចឹងហើយម្យ៉ាងទៀតយើងមានញាតិញោមពុទ្ធបរិស័ទទាំងឡាយច្រើន គ្នា តែតែមានប្រសាសន៍ថាអូនឹកវត្តណាមិនបានមកវត្តមិនបានមកស្ដាប់ធម៌មិនបានមករៀនធម៌តាមសភាពសភាពពុទ្ធវត្តវាមិនមែននៅនៅកន្លែងទេ កន្លែងដែលប្រសង់គង់នៅអានឹងយើងហៅថាវត្តប៉ុន្តែកន្លែងនេះនេះគង់នៅ ដើម្បីសិក្សាប្រធររៀនប្រធរហើយពាក្យថាវត្តៈនេះគឺការប្រព្រឹត្តនៅផ្ទះឲ្យតែយើងធ្វើទៅតាមអឺធម៌ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងនេះឈ្មោះថាយើងមាន វត្តគឺមានពពុទ្ធពធប្រសង់នៅក្នុងខ្លួនយើងវាមិនសំខាន់តតែអញ្ជើញមកវត្តមកថ្វាយបង្គំ ព្រះបដិមាឬក៏អីនៅក្នុងវត្តនឹងឯណា ព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងហើយថាបើនរណាអឺឃើញនៅធัวឈ្មោះតែឃើញនៅតថាគតមិនអញ្ចឹងណាឃើញនៅធัวគឺឃើញនៅតថាគតអញ្ចឹងកាលណាបើយើងពិចារណាឃើញធัวដូចជាព្រះអង្គទ្រង់ត្រាស់សម្ដែងថាអំណត់គឺសេចក្តីអត់ធន់ជាតបៈធោដ៏អត់ដំឃើញទេ ណាហើយអ្នកបួសទាំងឡាយដែលបៀតបៀនអ្នកសត្វដតីសម្រាប់សត្វដតីមិនមែនជាសមណៈមិនមែនជាបព្វជិតទេព្រះពុទ្ធទាំងឡាយត្រាស់សម្ដែងថាព្រះនិព្វានជាគុណជាតិដ៏ឧត្តមជាដើមអញ្ចឹងអញ្ចឹងនេះដែលព្រះអង្គត្រាស់សម្ដែងអំណត់គឺសេចក្តីអត់ធន់ជាតបៈធម៌ដ៏ឧត្តមបានន័យថាម៉េចបានន័យថាអំណត់ហើយឲ្យយើងអត់ធន់កាលណាបើយើងចេះតែចង់ទៅនេះចង់ទៅនោះចង់រំលោភបំពានច្បាប់ទម្លាប់របស់ រដ្ឋាភិបាលគេអាហ្នឹងគឺជាតួកិលេសជាតួតណ្ហាអានេះឈ្មោះថាយើងអត់មានសេចក្តីអំណត់អត់ធន់ណាអានេះឈ្មោះថាយើងប្រព្រឹត្តខុសធម៌បានន័យថា យើងមិនមែនជាអ្នកប្រព្រឹត្តតាមអវត្តរបស់ពុទ្ធទេណាមិនមែនប្រព្រឹត្តតាមអវត្តរបស់ពុទ្ធសូម្បីតែយើង មាន ការប្រកបប្រកាសខ្លួនឯងថាជាអ្នកកាន់ពុទ្ធសាសនាក៏ប៉ុន្តែ អ្វីដែលយើងប្រព្រឹត្តវាមិនមែនជាអ្នកកាន់ពុទ្ធសាសនា ហើយអំណះអំណាងខ្លួនឯងថាស្រឡាញ់ពពុទ្ធនឹកព្រះប៉ុន្តែអត់គោរពតាមប្រពៃតាមច្បាប់ទម្លាប់ដែលរដ្ឋាភិបាលគេដាក់ឲ្យអញ្ចឹងដូច្នេះគាត់ណាលើកឡើងថាកាលណាបើយើងប្រព្រឹត្តទៅតាមច្បាប់ទម្លាប់ឬក៏ទៅតាម rule ដែល health minister ឬក៏ health department គេដាក់មកហ្នឹងហ្នឹងឯងគាត់ថាយើងប្រព្រឹត្តល្អហើយ ចឹងឈ្មោះតែយើងប្រព្រឹត្តទៅតាមព្រះសម្មាសម្ពុទ្ធបរមគ្រូទៀតផងចឹងប្រពុតព្រះធម៌ប្រសង់នៅក្នុងខ្លួនយើងជានិច្ចកាលចឹងណាកុំកុំឲ្យគិតថាយើងនៅតែម្នាក់ឯងឯកោមិនមែនឯកោទេដូចបង បាសិកាស្រីទូចមាន ប្រសាសន៍មិនចឹងគឺនៅទីណាកន្លែងណាក៏ដោយឲ្យតែយើង មានការគិតល្អពិចារណាល្អប្រព្រឹត្តល្អអានឹងឈ្មោះថាយើងនៅ មានគ្នាហើយណាកុំឲ្យគិតថាយើងនៅតែម្នាក់ឯងណា ណាដោយពពុទ្ធព្រះអង្គត្រាស់សម្ដែងថាសពបរោះសូម្បី នៅក្នុងទីឆ្ងាយក៏ដូចជានៅក្នុងទីជិតបានន័យថាម៉េចបានន័យថាអ្នកដែលប្រព្រឹត្តល្អសូម្បីតែមិននៅជាមួយគ្នាក៏ដូចជានៅជាមួយគ្នាព្រោះវត្ថុបំណងទឹកចិត្តវាដូចគ្នាណាសូម្បីតែយើងនៅកន្លែងណាក៏ដោយទីណាក៏ដោយ isolate នឹងក៏ដោយឬក៏ quarantine quarantine នឹងក៏ដោយកុំកុំព្រួយបារម្ភថា អាហ្នឹងវាជារឿងមួយដែលយើងនៅតែឯងម្នាក់ឯងអត់ទេមែនទេដោយពីម្សិលមិញមាន លោកយាយម្នាក់ហ្នឹងគាត់គាត់នៅឆ្ងាយគាត់មកវត្ត ហើយគាត់ថានឹកវត្តពេកគាត់ថាអញ្ចឹងខ្ញុំនៅថាហេតុអីបាននឹកវត្តខាងខានឃើញប្រសង់ខានឃើញទីវត្តអារាមណាថាហើយអត់ដឹងថាគេហាមទេហ៎ថាដឹងតា ណាថាដឹងតែគេ ហាមដែរមិនអោយមកប៉ុន្តែនឹកវត្តពេកទៅអញ្ចឹងអាការដែលដែលនឹកឲ្យមកហើយអត់គោរពតាមគេអានេះបានន័យថាយើងរត់ចេញពីវត្តវិញអាហ្នឹងណាពេលដែលយើងរត់មកហ្នឹងមិនមែនរត់មករោវត្តទេរត់ចេញពីវត្តវិញតើបានន័យថាយើងល្មើសច្បាប់អាហ្នឹងឈ្មោះថារត់ចេញពីវត្តវត្តគឺការ ប្រព្រឹត្តប្រព្រឹត្តទៅតាម ច្បាប់ទៅតាមទម្លាប់ទៅតាម រូលដែលគេបានដាក់មកហ្នឹងអាហ្នឹងឈ្មោះថាយើងប្រព្រឹត្តទៅតាមវត្តហើយមានវត្តនៅក្នុងខ្លួនហើយមានវត្តហើយបានន័យថាមាន ព្រះមានពពុទ្ធពធមានប្រសង់នៅក្នុងខ្លួនណាអាហ្នឹងឯងដែលជាទីពឹងទីរលឹករបស់យើង ដែលជាពុទ្ធសាសនិកណាណាហ្នឹងគឺខ្ញុំណាបានឱកាសចូលរួមប្រមាណប៉ុណ្ណេះ ដូចជារឿងវែងតិចដែរណាសូមអធិស្ឋាន ហើយសូមប្រគេនកម្មវិធីដល់គណៈគមចាស់គ្រូជាម្ចាស់កម្មវិធីវិញណាសូមអរគុណសាធុសាធុណាអរគុណណាអឺចំពោះគុណគឺជាចូលរួមចំណែកក្នុងការអប់រំបតីទឹកចិត្តរបស់ញាតិញោមដោយគុណចាស់បាន លើកឡើងថាការបដិបត្តិការអញ្ជើញមកវត្តគឺមិនអត់ ហើយខ្ញុំមិនបានគោរពច្បាប់គេឬគុណចាប់បានលើកឡើងចាត់ទុកជាយើងនឹងបើដើរចេញពីវត្តវិញឯងដូចថាយើងដើរចោលចោលវត្តរបស់យើងនឹងគឺចោលការបដិបត្តិណាទៅលើច្បាប់របស់គេហ្នឹងណាហ្នឹងហើយដូច្នេះគុណចាស់បានលើកឡើងហ្នឹងគឺជាជាការជំទេគេថា ឱកាសនឹងមានមក ដល់លុះណា តែយើង បានឱកាសល្អជាពេលវេលាល្អបានជាមង្គលអញ្ចឹងកូនយ៉ាកណាកណាទេជាពេលវេលាវត្តបដិបត្តិនឹងដល់កន្លែងណាខ្លះកូនចាស់មានតែវត្តវត្តលេខ1ទេឬយ៉ាងម៉េចខ្ញុំកណាស្ដាប់ទេមិនត្រូវលឺស្អីស្អីដាច់ដាច់ មុនថេរដីកាម្ដងទៀតណាថាមិនអើកណាចង់និយាយថាគុណចាស់សីលថាអរោលោកទៅវត្តខេនវែលទៅវត្តរតនារាម ទេវត្តនោះមានច្រើនណាស់ការវត្តបប្រតិបត្តិនោះតើវត្តនៅកន្លែងណាខ្លះដែលគួរតែជាទីបប្រតិបត្តិរបស់គាត់ ណាសាធុនមស្ការគុណចាស់តាពីព្រះអង្គជាសាថ្មីមកទៀតសូមចម្រើនពរបងណាសិទូចបងហើយមិនចាំខ្ញុំកណាហ្នឹងទៅសង្គីសេចក្តីអីទៀតវត្តណាវត្តមីណាបងគុណចាស់សិលថាវរោព្រះអង្គមានធរដេកាអស់ហើយណាតាប្រព្រឹត្តរបស់យើងនឹងល្អនៅកន្លែងណានឹងជីវិតរបស់យើងហ្នឹងណា វាសំខាន់សំខាន់យើងអ្នកប្រព្រឹត្តយើងអ្នកកម្មតាមនឹងឯងណាតែយើងប្រព្រឹត្តល្អយើងមិនចេញទៅណាហ្នឹងគឺជាការប្រព្រឹត្តទៅតាមសីលធម៌របស់មនុស្សហ្នឹងអានឹងសិលរបស់ប្រសំឯងរបស់ប្រសមាសម្ពុទ្ធដែលទ្រង់ឲ្យយើងសមាទានពួកយើង អត់ទៅណាយើងអត់កិច្ចវះពីច្បាប់មានន័យថាយើងអត់កុហកអីមែនទេណាណាគឺយើងធ្វើទៅតាមច្បាប់គេដាក់ឲ្យអញ្ចឹងមានប្រព្រឹត្ត វត្តរបស់យើងនឹងល្អទៅខ្ញុំកណាអត់បានមកវត្តមិនបានសុំសិលទេឥឡូវដាច់សិលអស់ហើយមានញាតិញោមខ្លះគាត់ថាអញ្ចឹងខ្ញុំកណាដាច់សិលអស់មិនដែរទៅវត្តអញ្ចឹងមានន័យថាសិលនៅវត្តដែរមែនទេហើយខ្ញុំកណាត់បាន ទៅសុំសិលពីគុណចាស់អត់មានសិលទេអញ្ចឹងមានន័យថាសិលនៅគុណចាស់ដែរមិនសិលនៅខ្លួនឯងណាហ្នឹងណាណា ចឹងផ្សាលឹងពេលណាដែលញាតិញោមប្រព្រឹត្តដាច់ទៅញាតិញោមមកសុំព្រះអាត្មាបានវិញចឹងមានមានន័យចឹងគាត់និយាយចឹងខ្ញុំន័យតែចឹងមែនទេហ្នឹងគាត់មានន័យចឹងអាហ្នឹងដោយសារគេគាត់ណាគាត់អត់ទាន់បានយល់ណាចឹងបានពុទ្ធសាសនាយើងភាកច្រើនអ្នកកាន់ពុទ្ធសាសនា ច្រើនណាស់ប៉ុន្តែអ្នកដែលយល់ណាទស្សដីប្រពុតហ្នឹងវាអត់សូវមានណាចឹងទៅធ្វើឲ្យពេលខ្លះគាត់ច្រឡំណាគាត់ច្រឡំដូចគុណចាស់លោកលោក គុណចាស់សិលថារោលើកខាងដើមថាបើយើងប្រព្រឹត្តល្អទៅតាមច្បាប់គេដាក់ឲ្យនឹងមានន័យថាយើងដឹងគុណគេណាដឹងគុណថាសេចក្តីល្អគុណនៅសេចក្តីល្អគេដាក់មកយើងនោះគឺចង់ឲ្យបានយើងបានសុខណាយើងមិនចង់ឲ្យយើងមានទុក្ខមានលំបាកណាហើយយើងម្នាក់ម្នាក់ចេះចង់ចង់បានកន្លែងល្អចង់បានប្រទេសល្អឃើញទេណា ចុះកន្លែងហ្នឹងគេដាក់បដិរូបប្រទេសវិសាគឺជាប្រទេសដែលសំគួរដែលយើងគួររស់នៅគេមានច្បាប់មានត្រឡប់ត្រឹមត្រូវឲ្យយើងអនុវត្តហេតុអីបានយើងចូលចិត្តតែអត់អនុវត្តច្បាប់ហើយយើងចេះតែចង់ថាចង់បានកន្លែងល្អចង់បានប្រទេសល្អចង់បានសុខភាពល្អប៉ុន្តែរាល់តែគេដាក់មកឲ្យយើងចេះតែអត់ប្រព្រឹត្តអត់ធ្វើតាមយើងចង់បានល្អឯល្អកន្លែងណាឡើយនេះបើទាំងខ្លួនយើងហើយ យើងអត់កម្មផងយើងយើងចេះតែចង់ឲ្យល្អវត្តហ្នឹងចឹងព្រោះយើងខ្លួនយើងអត់ប្រព្រឹត្តទៅតាមច្បាប់តាមទម្លាប់ទៅតាមសិលធម៌ក្នុងសង្គមផងហើយសួរថាកន្លែងណាដែលយើងថាទៅវត្តណាពេលខ្លះគ្រាន់មកទៅវត្តហើយលាកពាក់សសដូចកុកណាណាប៉ុន្តែទៅវិញ សម្ពុតអាវសាលទម្លាក់ចោលអស់សិក្ខាបទឯសមាទានទៅកវត្តដាក់គៀនជាងអស់ជេចៅជេកូនពេញវាលពេញកាលរិះគុណឬថ្មេះទេះដៀលអ្នកដតីមើងងាយមើលថោកអ្នកដតីណាចាក់ដើមគេហើយអ្នកដតីកណាអត់ឲ្យគេបានសុខហើយមកតាំងខ្លួនដល់ខ្ញុំ ទៅវត្តហើយបើយកទៅវត្តណាវត្តនោះស្អុយរហូតយកវត្ត ព្រឹកដល់ខែលមិនខូចឈ្មោះគាត់ខូចតែឈ្មោះគាត់មកវត្តណាឧទាហរណ៍មកមកវត្តបុនរិចអត់ទៅវត្តធម្មសាមគ្គីហើយខូចនិយាយហ្នឹងទៅវត្តធម្មសាមគ្គីអូនិយាយហ្នឹងទៅវត្តតែខំរាំងសារាមអញ្ចឹងបានគាត់មកវិញអញ្ចឹងណាខូចឈ្មោះវត្តណាពួកគាត់អត់ប្រព្រឹត្តផងគេគាត់តែមកមកហ្នឹងណាអញ្ចឹងវាមិនសំខាន់ថាត្រូវមកវត្ត គាត់សំខាន់តែធ្វើទៅសមាធិនំនៅរូងភ្នំទេ សំខាន់ ខ្លួនរបស់យើង នៅរឿងយើងរស់នៅរាងឯងយើងប្រព្រឹត្តបែបម៉េចណាបើយើងប្រព្រឹត្តខ្លួនយើងឲ្យជាអ្នកមានធម៌យើងមានធម៌ហ្នឹងហើយពោះធម៌មានមានអត់អត់អាចទៅនៅវត្តអត់អាចមកនៅខ្ញុំកណានៅគុណចាណាធម៌នៅខ្លួនឯងហ្នឹងបុរាណវាថាហើយតើទុកធម៌នៅណាក្នុងកាយយើងហ្នឹងបើកាយយើងប្រព្រឹត្តល្អចរិតយើងត្រឹមត្រូវ សិលធម៌យើងសំមានធម៌យើងមានសិលធម៌ណាចាំទៅស្វែងរកទៅទៅទិញយកទៅរៀនយកពីណាគឺខ្លួនយើងមានដោយខ្លួនយើងណាយើងចេះអប់រំខ្លួនយើងមានធម៌ហើយអញ្ចឹងខ្ញុំកណាចូលរួមប៉ុណ្ណឹងណាសូមអរគុណណាអូខេសាធុអរសាធុសាធុអឺគុណចាស់បានមិនចាំបាច់តែទៅវត្តនឹងយ៉ាង បាទឈ្មោះថាការបប្រតិបត្តិទេ ដូច្នេះញាតិញោមមិនឈ្មោះថាមិនបានទៅវត្តដឹងដាច់សិលទេញោមណាអញ្ចឹងតែបើញាតិញោមនៅផ្ទះក៏ដោយប៉ុន្តែញាតិញោមចេះថែរក្សាសិលអរិយាប័ត្ររបស់ញាតិញោមបានល្អឈ្មោះថាមានសិលហ្នឹងហ្នឹងហើយបិទគតុបហ្នឹង គឺជារឿងមួយដែលយើងទាំងអស់គ្នាកប់បីអភិស្រ័យទៅដល់រដ្ឋផងពីពលរដ្ឋគេបានចំណាយថំដល់ប្រជាពលរដ្ឋក្នុងពេលអាសន្នអន់ក្រហ្នឹងគេថាបើកលុយមកគឺថាអាចចាយបានដូច្នេះរដ្ឋាភិបាលមានគុណសម្បើមទៅលើរូបការបដិបត្តិ ទៅការណែនាំរបស់ក្រសួង សុខាភិបាលរបស់រដ្ឋអាជ្ញាហ្នឹងគេបានប្រកាសឲ្យយើងគោរពឈ្មោះថាការគោរពមួយដែរជាការឆ្លើយតបទៅរដ្ឋគេបានប្រកាសហ្នឹងយើងបានគោរពឈ្មោះថាការឆ្លើយតបទៅលើរដ្ឋរបស់យើង ហើយដូច្នេះខ្ញុំកណ្ដាលថ្មភាពចង់ឲ្យមួយម៉ាត់ពីរម៉ាត់ទៀតដើម្បីបញ្ចប់យើងមួយម៉ោងបានហើយអញ្ចឹងសូមអញ្ជើញសរុបព័ត៌មានអឺដំណឹងអំពីអឺទួងអំពីឡើង community របស់យើងសហគមន៍របស់យើងតើអាចជួយគាត់បានអីខ្លះ អឺគណៈគណៈសូមអរគុណគុណចាស់ប៉ុន្តែប៉ុន្តែមុនមុននឹងខ្ញុំគណៈនេះខ្ញុំជូនពរមានបន្ថែមគណៈសំណុំពរសូមឲ្យដឹកគុណបន្ថែមប្រហែល5 5 5ដល់10មីនុតទៀតបានហើយគុណចាស់អឺមូលហេតុដែលខ្ញុំកណាននេះខ្ញុំ សូមឲ្យដឹកគុណពញាល15នាទី បន្តទៀតព្រោះ ខ្ញុំកណ្ដាលនេះខ្ញុំចង់បញ្ជាក់ត្រង់ចំណុចថាលោកយាយលោកតាខ្លះដែលគាត់នឹកនឹកមកដល់វត្តក៏ដូចជានឹកមកដល់ព្រះធម៌នឹកមកដល់ព្រះសង្ឃនេះក៏ជាការបាត់បង់ការភ័យខ្លាចមួយមេរោគ COVID-19 ប្រភេទ Delta នេះវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍លោកយាយលោកតាពុទ្ធបរិស័ទទាំងអស់ដែលលោកលះបង់ខ្ពស់ សម្រាប់ថែរក្សាព្រះពុទ្ធសាសនារបស់យើងក៏ដូចជាលើកទឹកប្រតិទៅដល់ព្រះសង្ឃគ្រប់អង្គនៅតាមវត្តនានា ចំពោះខ្ញុំកណានាងខ្ញុំផ្ទាល់ផងដែរអឺពាក្យថាវត្តមួយម៉ាត់គឺវាមានន័យទលំទលាយធំខ្លាំងសម្រាប់ប្រជាពលរដ្ឋខ្មែរយើងដែលជាពុទ្ធសាសនិកពីព្រោះវត្តជាកន្លែងមួយ ដែលយើងទទួលអវាទពីព្រះសង្ឃជាកន្លែងមួយ ដែលយើង រក្សាព្រះពុទ្ធសាសនាបន្ថែមពីលើ អ្វីដែលយើងរក្សាក្នុងនាមជាពុទ្ធសាសនិកហើយក៏ជាកន្លែងមួយ ដែលយើងអាចជួយជជែករោគមធ្យោបាយបញ្ហា កន្លែងដែលយើងជួបជុំគ្នាពេលដែលយើងមានទុក្ខកន្លែងដែលយើងធ្វើកម្មវិធីផ្សេងផ្សេងពេលដែលយើងអឺមានទុកឬក៏ពេលដែលយើងចង់ធ្វើកម្មវិធីអឺនានានៅក្នុងវត្តរបស់យើងហើយក៏ជាកន្លែងមួយដែលលោកជ័យលោកតាគាត់ទទួល ព័ត៌មាន ពីព្រះសង្ឃក៏ដូចជាស្ដាប់ព្រះធម៌ក៏ដូចជារៀនព្រះធម៌លក្ខណៈលក្ខហើយជាកន្លែងមួយដែលគាត់ជួយរំលែកទុកគ្នា នៅពេលដែលគាត់ដោះស្រាយបញ្ហាមួយ មិនបានអញ្ចឹងមិនគ្រាន់តែកន្លែងគាត់ទទួលធម៌ទេមិនគ្រាន់តែកន្លែងគាត់រៀនធម៌ទេគឺជាកន្លែងមួយដែលគាត់អាចពឹងពាក់បាន ពេលដែលគាត់មានទុកជាពិសេសលោកជ័យលោកតា ដែលគាត់មិនមានទីកន្លែងណាផ្សេងទៀតទៅក្រៅពីវត្ត ហើយចំពោះប្រជាពលរដ្ឋដែលលោកបាត់បង់ក្រុម គ្រួសារដោយសារមេរោគ COVID-19 ឬក៏ដោយសារ កូនចៅមានជំងឺជារាពៀតដាក់នឹងឡាក់នឹងក៏ជាកន្លែងមួយដែលជួយ លើក ទឹកចិត្តរបស់គាត់អញ្ចឹង ចំពោះខ្ញុំកណ្ដាលនៃខ្ញុំផ្ទាល់ទីធ្លាវត្តអារាមគឺមានន័យខ្លាំងជាទីបំផុត សម្រាប់ខ្ញុំកណានីខ្ញុំហើយខ្ញុំកណានីខ្ញុំសូមខន្តីអភ័យទោសទៅដល់ពុទ្ធពុទ្ធបរិស័ទលោកយាយលោកតាជាពិសេសដែលក្នុងកលតិស័កនេះយើងមិនអាចមានឱកាសមកជួបជុំគ្នាបាន ឬក៏មកធ្វើចង្ហាន់ប្រគេនព្រះសង្ឃយើងក្នុងកលតិស័កនេះប៉ុន្តែមធ្យោបាយផ្សេង ដែលសហគមន៍យើងអាចជួយដល់លោកយាយលោកតា បានគឺលោកយាយលោកតាអាចតាក់ទងមកសហគមន៍បើសិនជាលោកយាយលោកតាធ្វើមហូបធ្វើជាចង្ហាន់ហើយ ឬក៏មានបច្ច័យអ្វីខ្លះខ្លះដើម្បីជួយផ្គត់ផ្គង់វត្តបន្តបន្ទាប់ខ្ញុំកណាអ្នកខ្ញុំនឹងរ៉ាប់រងទៅយកចង្ហាន់ជាពិសេសចុងសប្តាហ៍ឬក៏យកបច្ច័យរបស់លោកយាយលោកតាឬក៏ពុទ្ធបរិស័ទហើយយកមកប្រគេន ដល់ព្រះសង្ឃក៏ដូចជាគណៈកម្មការវត្តផ្ទាល់ផងដែរគឺជាចំណែកមួយសម្រាប់សហគមន៍ហើយងារមួយទៀតសម្រាប់សហគមន៍សប្តាហ៍ថ្ងៃនេះ គឺយើងជួយសម្រួលទៅដល់ប្រជាពលរដ្ឋដែលលោកមានផលវិបាកក្នុងការចោះឈ្មោះចាក់ថ្នាំវ៉ាក់សាំងការពារមេរោគ COVID-19 ក្នុងកលតិស័កនេះអ្វីដែលចម្បងសំខាន់ហើយដែលជាអាវដែកមួយ សម្រាប់ការពារមេរោគ COVID-19 ក៏ដូចជា ការពារជំងឺជំងឺផ្សេងផ្សេងក៏ដូចជាការពារជីវិត របស់យើង និយាយឲ្យត្រង់ទៅ គឺការចាក់ថ្នាំវ៉ាក់សាំងការពារនេះឯងមិនថា ថ្នាំវ៉ាក់សាំងការពារ Pfizer ឬក៏ AstraZeneca ទេបើបងប្អូនមិនទាន់បានចាក់ថ្នាំនៅឡើយទេ សូមបងប្អូនមេត្តាប្រញាប់ចុះឈ្មោះ ចាក់ថ្នាំវ៉ាក់សាំងជាបន្ទាន់ចាអញ្ចឹងសហគមន៍គឺផ្ដោតអារម្មណ៍ទៅលើ ជួយចុះឈ្មោះឲ្យប្រជាពលរដ្ឋទៅចាក់ថ្នាំវ៉ាក់សាំងព្រោះជាគោលការណ៍ដ៏ចម្បងសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋយើងនៅក្នុងសហគមន៍ហើយផ្សេងទៀតគឺយើងផ្ដល់ព័ត៌មានជារៀងរាល់ថ្ងៃ តកតងទៅនឹងការឆ្លងដល់ការសហគមន៍នៃមេរោគ COVID-19 ក៏ដូចជាជួយលើកទឹកចិត្តសម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍អ្វីដែលយើងជំរាបក្នុងការជួយលើកទឹកចិត្តសម្រាប់ប្រជាពលរដ្ឋទាំងបងប្អូនដែលមានកូនចៅផ្ទុកមេរោគ COVID-19 ទាំងបងប្អូនឯលោក លំបាកមានការស្មុគស្មាញខ្លាំងនៅពេលដែលដឹងថាក្រុមគ្រួសារមានផ្ទុកមេរោគ COVID-19 អញ្ចឹងខ្ញុំកណ្ដាលនេះខ្ញុំផ្ទាល់តែងតែ រិះរោគមធ្យោបាយដូចជាទូរស័ព្ទទៅជជែកសួរអំពីកូនសួរអំពីពុកសួរអំពីម្ដាយសួរអំពីស្វាមីតើគាត់នៅមន្ទីរពេទ្យយ៉ាងណាយ៉ាងណីដែរតើសេវាខាងក្រសួងសុខាភិបាលគេជួយយើងដល់យ៉ាងណាយ៉ាងណីតើអ្នកដែលគេមកមើលគាត់ដល់ផ្ទះនោះ គេមានជួយយើងដល់កម្រិតណា ហើយតើអាការៈរោគរបស់កូន របស់គាត់ផ្ទាល់នឹងដល់ដំណាក់កាលណាហើយហើយបើគេមកធ្វើ test នៅផ្ទះតើ result របស់គាត់ចេញមកហើយឬនៅ ហើយបើសិនជាគាត់មិនមានមធ្យោបាយទៅធ្វើ test ទេយើងនឹងរៀបចំរោគមធ្យោបាយដើម្បីឲ្យគាត់បានទៅធ្វើ test ហើយមួយទៀតផងដែរចំពោះប្រជាពលរដ្ឋយើងដែលលោកជាអ្នកចំការដែលនៅតំបន់ផ្សេងផ្សេងទៀតព័ត៌មានអ្វីដែលលោក មានដែលលោកត្រូវការតកតងទៅនឹងការបិទគប់ឬតំបន់ផ្សេងផ្សេងតកតងទៅនឹងសិទ្ធិរបស់គាត់ក្នុងនាមជាអ្នកធ្វើការ ក៏យើងព្យាយាមរោគមធ្យោបាយតាក់ទងទៅនឹងចវាយក្រុងក៏ដូចជាអភិបាលរដ្ឋដើម្បីឲ្យគេឲ្យព័ត៌មានឲ្យបានច្បាស់លាស់ត្រូវទៅតាមគោលការណ៍របស់សហគមន៍ខ្មែរយើងផងដែរហើយមិនត្រឹមតែប៉ុណ្ណោះសោតយើងក៏មានទំនាក់ទំនងខ្ពស់ទៅអង្គការផ្សេងផ្សេង ដើម្បីឲ្យគេដឹងអំពីទុកលំបាករបស់ប្រជាពលរដ្ឋនៅក្នុង សហគមន៍របស់យើងហើយចំពោះប្រជាពលរដ្ឋដែលលោកមិនសូវចេះភាសាទៀតសោត បើសិនជាលោកត្រូវការបុកកន្លែងចាក់ថ្នាំ ឬក៏លោកត្រូវការ បកប្រែដោយប្រការណាមួយដែលលោកមានការតាំងតឹងដែលគេមិនអាចរក អ្នកបកប្រែបានក៏សហគមន៍ខ្មែរយើង គឺព្យាយាម ហើយក៏ត្រៀមខ្លួននឹងជួយគាត់ជារៀងរហូត ក្នុងកលតិស័កដ៏តាំងតឹងនេះចា៎គណាគុណចាស់សាធុសាធុសាធុអរគុណអរគុណច្រើន អឺខ្ញុំកណាចង់មានអំពើគុណចាស់ទេគុណចាស់បើសិនជាមិនយល់តឲ្យទេ អាចអ្នកស្រីកងស្រីទុយគាត់ទៅសំណូមពរឲ្យមានកម្មវិធីនឹងរៀងរាល់ថ្ងៃស្ដីហ្នឹងទៅទេថ្ងៃច័ន្ទទេថ្ងៃច័ន្ទ អឺគណៈគណៈសូមសូមសំណូមពរបន្ថែមគុណចាស់អ្វីដែលខ្ញុំគណៈនេះខ្ញុំសូមសំណូមពរអឺពោះអ្វីដែលខ្ញុំកណា ស្ដាប់ឮនៅការតាំងតឹងរបស់ពុទ្ធបរិស័ទរបស់យើងភាកច្រើន ដែលគាត់មិនបានចេញតនាសោះហើយជាពិសេសបងប្អូនយុវជនយុវនារីខ្លះក៏គាត់ មានពធជាជំនួយហើយមានបងបងស្រីខ្លះរហូតទៅដល់ ពេលដែលប្អូនមានផ្ទុកមេរោគ COVID-19 ហើយត្រូវទៅព្យាបាលមន្ទីរពេទ្យគាត់ថែមទាំងយកព្រះធម៌មកជួយដោះស្រាយបញ្ហាដ៏ស្មុគស្មាញនេះអញ្ចឹងក្នុងនាមជាសហការីនៃសហគមន៍ខ្មែរខ្ញុំកណានខ្ញុំសំដងពោឲ្យអត់អីទេកុំឲ្យគុណចាស់សម្ដែងពធជារៀងរាល់ថ្ងៃច័ន្ទនិងថ្ងៃប្រហោះផងដែរដើម្បីឲ្យប្រជាពលរដ្ឋយើងបានធូរស្រាលក្នុងក្រតិស័ក្តិ រយ័ត្នយើងនេះកូនចាស់មានប្រសាសន៍តាមសម្រួលទៅបានហើយលោកបាសិកាអឺចៅកូនចាស់មានមានការសំដៅពររបស់គាត់មានការឆ្លើយតបយ៉ាងម៉េចដែរគាត់ថ្ងៃច័ន្ទបានថ្ងៃច័ន្ទហ៎ចុះថ្ងៃប្រហោះមិនដែរកូនចាស់ថ្ងៃប្រហោះចាំនិយាយគ្នាទៀត កុំកុំនិយាយកុំឲ្យយំចាំមើលចាំនិយាយគ្នាទៀតនិយាយល្អបាទសិកាតូច very good យំយំលោក you are very good now yeah I can see you improve a lot អត់ដូចកណាណិតប្រជាពលរដ្ឋយើងពេកកូនចាស់ណិតគាត់មែនទេយើងលឺគាត់ហ្នឹងកូនចាស់ថ្ងៃហ្នឹងផ្ដើមមកហើយ ចាំមើលកណ្ណាគុំចាស់គ្រូសវណ្ណបញ្ញាពលសវឿនលើតខ្ញុំណាមកណាអាចចូលរួមបានអូខេគុណចាស់ណាណាអរគុណណាចឹងកណាសូមអរគុណច្រើនគុណចាស់ទាំង3អង្គកណាសូមអរគុណនិងសូមស្វែងគុំលាផងដែរគុណចាស់អូខេឥឡូវប៉ុណ្ណឹងចុះពេលវេលាក៏ចាំណាអរគុណទៀតសូមស្វែងគុំលាណាសូមចម្រើនពរសេចក្ដីណាសាធុ យុទ្ធពរមានសេចក្តីសុខចម្រើនដូចគ្នាសាធុសាធុគុណចាអរគុណច្រើនគុណចាអរគុណអរគុណគុណចាអរគុណច្រើន